3XL ដល់ XXS ใส่เอาเลย វាបានត្រឹមអិលមកវិញក៏ក្រនៅណាបងណាចុះកូនសមាក់អស់កូនសមាក់កាត់ធាត់ដែរណាប៉ុន្តែអត់មានក្បាលពោះទេទៅមកបងមូនមកមានកូនណៃមក và chén ban tay cầm tích to anh tích បន្តិចផងហើយនឹងស្ងួតអូគេអានេះទៅវាអត់ហើមមក ម៉ាស់ទៅម៉ាស់មួយថ្ងៃហ្នឹងអាម៉ាស់អង្គហ្នឹងបិទឲ្យទៅភ្លេចលំមកយប់ Thank you.